ទីតាំងលបែងស៊ីសង net 365អភិបាល និងអធិការខណ្ឌចំការមុនមិនបង្ក្រាបសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរឿនល្អបំផុតសម្រាប់ឱកាសការងារ ទីតាំងលបែងស៊ីសងដែលកន្លងមកគេស្គាល់ឈ្មោះថា net 365នៅផ្លូវលេខ474សង្កាត់បឹងត្របែកខណ្ឌចំការមន កំពុងបើកដំណើរការជាធម្មតានិងមានមនុស្សចិញ្ចោជាច្រើនទៀតផងមជ្ឈដ្ឋានទូទៅ កំពុងដាក់ការសង្ស័យលើថ្នាក់ដឹកនាំខណ្ឌហេតុអ្វីមិនបញ្ជាកម្លាំងចុះបង្ក្រាបទីតាំងលបែងស៊ីសងខុសច្បាប់នេះហាក់ផ្កើនបទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅវិញឬមួយមានអ្វីលាក់បាំងឬមានទំនាក់ទំ ណងអ្វីជាមួយម្ចាស់ទីតាំងលបែងស៊ីសងខុសច្បាប់នេះទើបហ៊ានល្មើសបទបញ្ជាបែបនេះទីតាំងអតីតលបែងស៊ីសង net 365នៅផ្លូវលេខ474នៅតែបន្តបើកទទួលអ្នកញៀនលបែងជាធម្មតារហូតដល់បច្ចុប្បន្នបើទោះបីបិទមួយរយៈនឹងធ្លាប់មានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបម្ដងមកហើយក៏ដោយ តែម្ចាស់ទីតាំងបើកលបែងស៊ីសងខុសច្បាប់នេះ ជានរណា បានជាមាន អំណាចខ្លាំងជាងថ្នាក់ដឹកនាំខណ្ឌចំការ មនទាំងពីររូបនេះនឹងផ្កើនទាំងបទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីយ៉ាងដូចនេះសូមរំលឹកថាកាលពីថ្ងៃទី17ខែកញ្ញាឆ្នាំ2022កន្លងទៅសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាដាច់ខាតមួយឲ្យអភិបាលរាជធានីខេត្តទូទាំង25ខេត្តក្រុងត្រូវបិទទីតាំងបនលបែងស៊ីសងគ្រប់ប្រភេទទាំងអស់ឲ្យខានតែបានសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ថាអាញាធរស្រុកក្រុងខេត្តណា ដែលមិននាំគ្នា ទប់ស្កាត់និងបង្ក្រាបបទល្មើសលបែងស៊ីសង នៅ ក្នុងមូលដ្ឋាន របស់ខ្លួនទេអាញាធរនិងសមត្ថកិច្ចទាំងនោះនឹងត្រូវបញ្ឈរបាត់ទាំងតំណែងទៀតផង មហាជនរងចាំមើលថាតើលោកអភិបាលនៃគណៈអភិបាលខណ្ឌចំការមននិងលោកយិនសាន ជាអធិការខណ្ឌចំការមន ដឹកនាំបញ្ជាកម្លាំងចុះបង្ក្រាបដែរឬទេ RA7 Seven ស្ដែងចេញ នៅភាពទាន់សម័យ